អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបអឺធ្វើម៉េចដើម្បីចូលទៅលេង game ជែកបានខ្ញុំជឿថាអ្នកទាំងអស់គ្នាមួយរយៈនេះប្រហែលជាចូលបានអ្នកខ្លះក៏ចូលបានអ្នកខ្លះណាក៏ចូលអត់បានណាណាហ្នឹងហើយអឺដោយសារមានគេ attach server ទៅលើ game មួយនេះហើយបើយើងក៏លេខទៅមើល GM របស់ក្រុមហ៊ុនសបាយវិញគឺក៏អត់មានដំណោះស្រាយទេបើយើងមិននិយាយថា GM ទេ យើងនិយាយថាក្រុមហ៊ុនសបាយតែម្ដងទៅដោយសារខ្ញុំក៏ព្យាយាមតាមដានក្នុង page របស់គាត់ដែរអឺ ខ្ញុំមិនដឹងថាគាត់អត់មានដំណោះស្រាយឬគាត់កំពុងតែស្វែងរកឯងយើងអត់អាចយើងអត់ដឹងរឿងផ្ទៃក្នុងរបស់គាត់អញ្ចឹងណាហ្នឹងហើយប៉ុន្តែ ពេលបច្ចុប្បន្នអ្វីដែលសំខាន់ជាងគេអឺរបៀបនៃការចូលលេងនេះគឺមានតែ player ឯងដែលគាត់ព្យាយាមស្វែងរកវិធីសាស្ត្រអីផ្សេងផ្សេងនៅក្នុងការចូលទៅក្នុងហ្គេមមួយនេះហើយពីខ្ញុំទៅខ្ញុំមាន2វិធីនឹងហើយខ្ញុំក៏បានតេស្តរួចដែរហើយមើលទៅវាដំណើរការល្អដែរនៅក្នុងការចូលលេងក្នុងហ្គេមជែកមួយនេះ ប៉ុន្តែគ្រាន់ថាពីវិធីសាស្ត្រនេះខ្ញុំនឹងផ្ដោតសំខាន់ពី ការចាប់ផ្ដើមរហូតដល់ចុងបញ្ចប់ខ្ញុំជឿថាអ្នកទាំងអស់គ្នាបើសិនជាករណីអ្នកទាំងអស់គ្នា follow តាមវីដេអូរបស់ខ្ញុំអ្នកទាំងអស់គ្នានឹងអាចធ្វើបានណាហ្នឹងហើយអញ្ចឹងវិធីសាស្ត្រទី1គឺយើងប្រើកម្មវិធីហ្នឹងហើយកម្មវិធីដើម្បីដូរ VPN មានថាយើងគេហៅកម្មវិធីឆេង VPN ហ្នឹងហ្នឹងហើយដើម្បី ចូលទៅក្នុងហ្គេមមួយនេះ ហើយមានតែខាងថាអូខេកម្មវិធីគឺយើងប្រើលោកលេងចូលហើយប៉ុន្តែខ្ញុំបានតេស្តរួចហើយគឺដំណើរការបានល្អណាហើយទី2គឺយើងអាចធ្វើការដូរដូរ SIM អ្នកទាំងអស់នេះអញ្ចឹងពេលបច្ចុប្បន្នខ្ញុំតេស្តទៅលើ SIM Smart អញ្ចឹងយើង share អ៊ីនធឺណិតពីទូរស័ព្ទដៃយើងមក share មិនកុំ connect ខ្សែ share share ពីទូរស័ព្ទមកចូលមកក្នុងកុំព្យូទ័ររបស់យើងហ្នឹងហើយគឺយើងប្រើ SIM Smart អញ្ចឹង SIM Smart ពេលបច្ចុប្បន្ននេះគឺដើរ ហ្នឹងហើយប៉ុន្តែមិនដឹងថ្ងៃមុខមិនខ្មិចទេណាហ្នឹងហើយតែពេលបច្ចុប្បន្ននេះគឺតេស្តរួចហើយគឺដើរអូខេអញ្ចឹងចាំមើលពេលនេះខ្ញុំចូលឲ្យមើលអានេះខ្ញុំពងចូលព្យាយាមចូលអត់ទាន់ប្រើ VPN ទេអានេះគឺយើងចូលអត់រួចទេហើយអឺតាមធម្មតាចូលមកវាកាំងបែបហ្នឹងមិនស្ទុះវាលោតអញ្ចឹងណាអូខេអានេះខ្ញុំសុំទាញវាដាក់បញ្ជីនេះសិនទៅហើយឥឡូវយើងចូលតឡាងកម្មវិធី VPN របស់គ្នាអូខេអឺ អូខេខ្ញុំប្រើកម្មវិធី Chrome ដើម្បីធ្វើការទាញយកអឺអ្នកទាំងអស់នេះអាចបើកអ៊ីនធឺណិតតាម browser មួយណាក៏បានដែរអ្វីដែលអ្នកទាំងអស់នេះពេញចិត្តណាអូខេខ្ញុំនឹងធ្វើការ download កម្មវិធីមួយនេះឈ្មោះថា Win Win Script នេះនៅក្រោមខ្ញុំធ្លាប់ download វានេះ search វាមកបីពាក្យបែបនេះនេះបន្ទាប់មកទៀតយើងយកកន្លែង download នេះមកហ្នឹងហើយហើយវាឲ្យយើងរឹសហើយនេះ ប្រភេទអីគេកុំព្យូទ័រមួយណា version ម៉ានអីម៉ានច្រំ Firefox អីចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំយកនេះខ្ញុំយក Windows ដោយសារខ្ញុំប្រើ Windows នេះខ្ញុំយក Windows អូខេ8 10មេទេខ្ញុំ start download ទៅហើយអញ្ចឹង speed internet ខ្ញុំរៀងលឿនវាដើរលឿនអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសុំតម្លាក់នេះក្រោមវិញអានេះវាបញ្ជាក់ថាចករួចហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសុំតម្លាក់ game ចោលតែពិតខ្ញុំបើកអ្នកទាំងអស់គ្នាមើលទេជីទូទៅខ្ញុំដឹងថាចករួចហើយ អូខេបន្តមកទៀតយើងដល់បាក់คลิกលើកម្មវិធីមួយនេះឬមួយក៏អាចយើងទៅរកទីតាំងមិនវាក៏បានដែរប៉ុន្តែខ្ញុំអត់ទៅរកទីតាំងណាសាច់ខ្ញុំប្រើនេះហើយជាទូទៅអ្នកទាំងអស់គ្នាចាំមកថាចេះអាកម្មវិធីនេះពេលដែលយើង down វាគឺវារត់ចូលក្នុងអីគេបើយើងប្រើកម្មវិធី download nature រត់ចូលក្នុងនេះអឺអ្នកទាំងអស់គ្នាត្រូវដើររកទីតាំងខ្លួនឯងខ្ញុំអោយអ្នកទាំងអស់គ្នាមើលតិចខ្ញុំម៉ាស៊ីនខ្ញុំ driver 3 HD 3តែឥឡូវពេលបច្ចុប្បន្នចង់លក់អាម៉ាតេនេះចេញអុយអ្នកចាប់អារម្មណ៍អាចឆានទិញបានណាម៉ាតេ ប្រទេសកបៃអូនេះនេះប្រទេសនេះតោះកន្លែងនេះមកអញ្ចឹងវានៅក្នុង program នេះទេអាលើគេហ្នឹងហើយទីតាំងអត់នៅមិនប្រកាសថានៅទៅនឹងឯណាស៊ីសងលើម៉ាស៊ីនអ្នកទាំងអស់គ្នាទេអញ្ចឹងយើងធ្វើការ install យើងរងចាំបន្តិចទៅខ្ញុំសុំបិទអានេះមួយចោលមួយកុំឲ្យញ៉ៃញ៉ៃពេកអូខេចប់ហើយនេះវាចេញបែបនេះណាអញ្ចឹងកន្លែងនេះវាត្រូវការយើងចុះឈ្មោះហ្នឹងចុះឈ្មោះដើម្បីទទួលបាន account អញ្ចឹងខ្ញុំនឹងធ្វើការ នេះចោះឈ្មោះអ្នកទាំងអស់គ្នាមើលតែម្ដងតើដើម្បីកុំឲ្យអ្នកទាំងអស់គ្នាថាអូខេខ្លាចរត់ចេះចោះឈ្មោះចឹងណាអូខេឥឡូវនេះគឺ user name ចឹង choose user name មកចឹងខ្ញុំវាយថា razer សបាយ razer អូខេតែអីក៏បានដែរអ្នកទាំងអស់គ្នាហ្នឹង password ណា password តាមមកអានេះបញ្ជាក់ password ភាសាទៀតកន្លែងនេះ email វាដាក់ optional អញ្ចឹង email នេះអ្នកចង់ដាក់ក៏បានមិនចង់ដាក់ក៏បានណា optional មានថាយើងចង់ក៏បានមិនចង់ក៏បានអញ្ចឹងយើងចុចពាក្យ create អូខេ password 7ខ្ទង់ឡើងចានេះខ្ញុំវាយតែ6វាអត់ឲ្យទេណាយើងដៃក៏បានដែរណាអ្នកនរគ្នាលេខសុតក៏បានដែរខ្ញុំអត់លេខសុតទេយើងចុច create មកណានេះអឺ sign up បើសិនជាកាត់ដៃ add email នេះវាឲ្យ you will only get 2G data per month អញ្ចឹងមានថាអានេះយើងប្រើបានតែ 2G ទេតែបើសិនករណីនេះ add email time វាបានទំហំលើពីនឹងអញ្ចឹងណាហ្នឹងតែខ្ញុំអានេះគ្រាន់ខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាមើលទេ ចឹងចុចយកតែម្ដងទៅហ្នឹងហើយ enter about នេះវាឲ្យយើងបញ្ចូលពាក្យនេះមួយទៀតណាដល់ពេលដែលយើងចុចហើយវាឲ្យយើងបញ្ចូលនេះអញ្ចឹង n e a l z អក្សរតូចតូចអក្សរធំធំណាណាអញ្ចឹង create យកអូខេអញ្ចឹងខ្ញុំទទួលបាន account វាណាហ្នឹងហើយបន្ទាប់ខ្ញុំទទួលបាន account ទៅលាក់មកក្រោមចោលទៀតខ្ញុំចុច log in ចូលអញ្ចឹងមិញអីគេខ្ញុំដាក់ថាសបាយ razer ណា password មកអូខេអឺតាមពិតខ្ញុំនិយាយរឿងញាប់តិចហើយដោយសារអីគេ អឺដោយសារនេះអ្នកទាំងអស់នេះដោយសារខ្ញុំអត់ចង់ឲ្យវីដេអូវាប្រើចំណាយពេលយូរអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះហើយយើងចុចមកកន្លែងនេះណាចុចមកកន្លែងនេះណាយើងនឹងមើល location ហើយអញ្ចឹងនេះជា location នៅក្នុងប្រទេសដែលយើងអាចធ្វើការ connect វាបានប៉ុន្តែខ្ញុំ recommend អ្នកទាំងអស់នេះឬយកហុងកុងភាសាហុងកុងវានៅតំបន់អាស៊ានរបស់យើង អាស៊ីហ្នឹងហើយដល់ពេលអញ្ចឹងយើងអាចប្រើវាបានយកហុងកុងនេះមកណាអញ្ចឹងវាមានជំរឿនយើងពីរយើងចូលជាមួយណា យកអាផុននីនេះឬក៏យកនេះអានេះអានេះដូចជាឈ្មោះក្រុងវាមិនខ្ញុំអត់ច្បាស់ណាប៉ុន្តែយកលើនេះមកអូខេចឹងប៉ុណ្្នឹងមកតិចចេះវាឲ្យចឹងនេះអាក្រោមនេះអូខេចឹងវាដើរហើយនេះដល់វាដល់ពេលដល់វាលោតលោតអាខៀវកន្លែងនេះមានថាអូខេអឺជាទូទៅខ្ញុំខ្ញុំបញ្ជាក់តិចណា IP បើសិនជាករណីពីរខ្ទង់នេះខ្ញុំគិតថាប្រហែលជាអត់ចូលទេព្រោះខ្ញុំតេសលុយហើយតែយើងមើលនេះចូលមើលសិនខ្ញុំគិតទៀតអឺនេះ game យើងណា អូខេអូចូលអញ្ចឹងប្រើ VPN ទទួលបានជោគជ័យហើយប្រទេសអ្នកទាំងអស់គ្នាឬគឺហុងកុងអ្នកទាំងអស់នេះហុងកុងអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាឬយកពាក្យហុងកុងនេះទេអញ្ចឹងឬអត់ចេញទេប៉ុន្តែបើសិនជាករណីពេលខ្ញុំចេញវីដេអូនេះទៅខ្ញុំដឹងថាគេអាចទៅលើ IP លេខនេះទៀតអត់ទេណាប៉ុន្តែបើសិនជាករណីគេអាចថាច់ server អាចថាច់លើ IP នេះអ្នកទាំងអស់គ្នាអាចយកប្រទេសផ្សេងមកហ្នឹងហើយប្រទេសផ្សេងនៅតំបន់អាស៊ីដែលវា free នេះដូចជាវៀតណាមក៏វា free ដែរណាវៀតណាមចាយឬយកបែបហ្នឹងបានណា ហើយកម្មវិធីមួយនេះស្រួលប្រើឯងអ្នកនរនេះស្រួលប្រើអញ្ចឹងចូលបានខ្ញុំអាច return hero ឲ្យមើលមួយទៀត hello អ្នកនរនេះជឿអូខេចូលណាអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការចូល ហើយចំពោះការ share អ៊ីនធឺណិតពីទូរស័ព្ទចេញមកអឺចេញមកកុំព្យូទ័រអ្នកទាំងអស់គ្នាអញ្ចឹងនឹងខ្ញុំអត់បង្ហាញទេព្រោះជាទូទៅខ្ញុំជឿថាអ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាចេះនៅការ share នេះហើយណា ហើយមានអ្នកខ្លះណាគាត់រីកមិនថាអូខេអាចធ្វើការបង្កើត VPN ថ្មីនៅក្នុងកុំព្យូទ័រប៉ុន្តែកន្លែងនេះបើយើងបង្កើតជាប់នៅក្នុងកុំព្យូទ័រយើងតែម្ដងវាពិបាកវិញពិបាកត្រង់គេយើងពិបាក disconnect នៅពេលដែលយើងចង់ប្រើអ៊ីនធឺណិតដែលមាន speed លឿនហើយយើងពិបាកទាំងអង្គុយ disconnect វាអញ្ចឹងវិធីសាស្ត្រដែលយើងប្រើកម្មវិធីស្រួលជាងដល់ពេលអ្នកទាំងអស់គ្នាបិទចុចតែកន្លែងនេះមកបិទយើងប្រើអ៊ីនធឺណិតយើងធម្មតាអញ្ចឹងណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូនៅក្នុងការចូលលេងមកក្នុង game CX ហើយ ដូចខ្ញុំនិយាយដែរដែរអញ្ចឹងណាបើសិនជាករណីគេ attach ទៅលើ IP មួយនេះអញ្ចឹង IP ប្រទេសមួយហ្នឹងនឹងប្រើលេងការទៀតហើយហើយយើងមិនទាន់ដឹងថាអ្នក attach ហ្នឹងគាត់មើលវីដេអូខ្ញុំអត់ទេណាហ្នឹងហើយហើយមួយទៀតបើសិនជាករណីស្ងាត់ស្ងាត់ខ្ញុំនៅលេងតែឯងក៏អត់សុបាយដែរអញ្ចឹងទៅយើងចែកគ្នាលេងពេលខ្ញុំចេះខ្ញុំ share អញ្ចឹងទៅហើយបើអ្នកទាំងអស់គ្នាមានវិធីសាយថ្មីថ្មីជួយ comment ខាងក្រោមវីដេអូរបស់របស់ខ្ញុំផង ដើម្បីឲ្យមាន player ក្រោយៗគាត់ចូលមើលមកគាត់អាចចូលលេងបានទាំងអស់គ្នាណាកុំសង្ងំព្រោះ អឺខ្ញុំមិនមែនជាអ្នកសង្ហមហ្វាមយករបស់តឯងទេជាទូទៅខ្ញុំមានខ្ញុំ share ហើយរបស់ណាខ្ញុំ share បានខ្ញុំ share ចេញតែម្ដងហ្នឹងហើយអូខេអ្នកទាំងអស់នេះអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះពេញចិត្តជាមួយនឹងវីដេអូនេះអូខេអាចធ្វើការ donate តាមរយៈ APA របស់ខ្ញុំបានណាហ្នឹងហើយអូខេអរគុណបាយបាយ